ហើយមួយទៀតទុកកើតខ្លួនឯងឬក៏អ្នកដតីធ្វើឲ្យនិយាយដោយបរមត្តទុកក៏វាមិនមែនមកពីខ្លួនឯងហើយក៏វាមិនមែនមកពីអ្នកដតីដែរធัวទាំងឡាយកើតពីហេតុតែនិយាយដោយបញ្ញត្តិបន្តិចមកគឺថា អកុសលកម្មដែលបុគ្គលធ្វើឲ្យនឹងវាតែងតែតាមដុតបុគ្គលនឹង គាថាមួយព្រះអង្គសម្ដែងថាអ្នកបេតាអ្នកមេតាអឺបាបដែលបុគ្គលធ្វើឲ្យនឹងគឺតែងតែតាមដុតបុគ្គលអ្នកធ្វើនោះឯងមិនមែនមេដាធ្វើឲ្យ មិនមែនសាច់ញាតិធ្វើឲ្យមិនមែនមិត្តអាម៉ាតធ្វើឲ្យទេអញ្ចឹងណាតែមានហើយវាត្រូវតែទទួលហើយដូចច្រេះអញ្ចឹងវាមិនមែនច្រេះនៅដៃដែរ ដតីហ្នឹងមកស៊ីដែកមួយទៀតអត់ទេច្រេះវាកើតពីដែកណាវាស៊ីដែកហ្នឹងវាកំតិចដែកហ្នឹងឯងហើយសំណួរចុងក្រោយញោមរៀបរាប់ អំពីគុណធម៌របស់ប្រជាពលរដ្ឋខ្មែរយើងនឹងធ្លាក់ចុះសម្បើមណាសពថ្ងៃហ្នឹងហើយញោមលើកអំពីក្មេងប្រុស ម្នាក់ដែលត្រូវដែលលួចទ្របអឺដងគេណាត្រូវម្ចាស់ហ្នឹងចាប់ចងស្លាប់សេជាមួយទឹកអីហ្នឹងគួរឲ្យអាណិតអីអីតើអាត្មានេះឯងមានយុទ្ធសាស្ត្រវិធីសាស្ត្រយ៉ាងណាដើម្បីលើកកម្ពស់គុណធម៌នឹងឡើងវិញអឺនិយាយពីប្រឹងហ្នឹងប្រឹងរាល់តែថ្ងៃញោមប្រឹង រហូតដល់ជ្រុលខ្លួនវ័យនេះវ័យត្រូវមានកូនអាយុ10ឆ្នាំជាងអាត្មានេះមិនថាប្រឹងអស់ជាង10ឆ្នាំជិត20ឆ្នាំហ្នឹងដើម្បីគិតរឿងហ្នឹងឯងបើណាគិតយូរយូរទៅបានត្រឹមតែមកគិតណាហើយអ្វីដែលខំសំដែងដាក់វិសុផង ឥឡូវហ្នឹងឃើញគេប្រើ Facebook អីហ្នឹងក៏ដាក់តាមនឹងទៅទៀតទៅទៅ ចូលអប់រំសង្គមតាម កម្មវិធីរបស់ក្រសួងនោះផងដើរសំដែងធัวតាមទីកន្លែងបនឬក៏អប់រំតាមមន្ទីរនានាហ្នឹងគឺប្រឹងរឿងហ្នឹងហើយប៉ុន្តែសំខាន់នេះតើគេទទួលយកអត់ធัวហ្នឹងសំណួរនេះមិនមែនទៅតែសួរលើកទី1ទេ កាលអាត្មាទៅកាណាដាហ្នឹងក៏មានគេសួរដែរអាត្មាទៅនិយាយពីគុណធម៌និយាយពីព្រមវិហារធម៌ហ្នឹងក៏ថាល្អណាស់ធម៌ហ្នឹងតើបដិជាគុណហ្នឹងធ្លាប់បានយកធម៌ហ្នឹងទៅទេសនាឲ្យប្រជាពលរដ្ឋខ្មែរយើងស្ដាប់អត់អាត្មាដើរទេសឹងតរថ្ងៃសម្រាប់គ្មានទេញោមគាត់ថាចុះមិនខ្មែរកាចកាចម៉ែ ដូចគ្មានធัวអីក្នុងខ្លួនសោះអញ្ចឹង បានអាត្មាសួរកណ្ដកាលហ្នឹងអាត្មាបរៀនធัวនោះហ្នឹងបានមកប្រហែលខ្ទង់100នាក់ដែរមករៀននៅវត្តនិគុណ60វណ្ណអាត្មាសួរគាត់ថាញោមមុនឆ្លើយអាត្មាសួរញោមបន្តិចចឹងនៅមន្ត្រីអាល់ហ្នឹងមាន ខ្មែរប្រហែលប្រមាណអីច្រើនដែរប្រហែលជា12000នាក់អីទៅដល់ ហើយឥឡូវមករៀនបានប្រមាណប្រមាណប្រហែល100ថាចឹងឯងណាអាមាទេសបើសឹងតែរាល់ថ្ងៃមែនប៉ុន្តែស្ដាប់នឹងស្ដាប់តអ្នកស្ដាប់នឹងអ្នកកាប់គ្នាមានស្ដាប់ណា អ្នកនៅដើរលេងស្រីលេងស្រាលេងបៀលេងអាប៉ោងមានស្ដាប់ណាឃើញទេរបៀបដូចជាព្យាបាលតែមនុស្សមិនសូវឈឺអាអ្នកឈឺមែនទែនមិនសូវបានព្យាបាលអីពួកគេមកឲ្យយើងព្យាបាលផង ពធោដូចជាឆ្នាំអ្នកសំដែងធោដូចជាពេទ្យអញ្ចឹងហើយថ្ងៃហ្នឹងជាបាលបានអ្នកមិនសូវឈឺអ្នកឈឺមែនទែនអត់ដឹងខ្លួនឈឺផងអញ្ចឹងបានធ្វើម៉េចឲ្យវារួចទៅសួរអ្នកកាប់គ្នាមកអ្នកទៅដើរលេងស្រីលេងស្រាមានស្ដាប់អីវាអញ្ចឹងវានៅតែអញ្ចឹងឯងគឺវាអញ្ចឹងហើយម្យ៉ាងទៀតនេះអាត្មាគ្រាន់តែ ឆ្លើយតបទៅញោមថា វិធីដែលអាត្មាធ្វើនឹងអស់ត្រឹមប៉ុណ្្នឹងទោះបីធ្វើទៅទៀតត្រឹមប៉ុណ្្នឹងត្រឹមដើរសំដែងដើរបញ្យលនិយាយពីហេតុផលធัวហ្នឹងក៏មិនមែនសំដែងតាមទាំងកម្ពីទេខំប្រៀបធៀបជាមួយនឹងបច្ចុប្បន្នហ្នឹងអស់ពីបេះដូងប្រមាណហ្នឹងវាចេញមកអស់វាអត់មានលាក់លៀមអីទេតែដែលថាចង់ចែករំលែកទៅដល់ប្រជាពលរដ្ឋខ្មែរយើងហ្នឹងពឹងគាត់ថា អឺវាជះទឹកទៅនឹងវាមិនទៅដល់កន្លែងដែល សន្ទូងវាស្វិតនឹងវាវាទើត្រឹមតែមេឃឈើមេឃអីវាធ្លាក់អត់ដល់ហើយបើតាមគំនិតអាត្មាវាគ្រាន់បើជាងអត់ធ្វើតែប៉ុណ្្នឹងទេទៅថាឲ្យស្រោចស្រង់មិនស្រោចវាមិនរួចពីព្រោះអីអាត្មាប្រៀបធៀបនឹងប្រជាជនយើងទាំង14លានអ្នកជាងហ្នឹងគឺជារាងកាយទាំងមូលរួមទាំងមន្ត្រីរាជការ រួមទាំងប្រជានុរាស្ត្រទាំងអស់ហ្នឹងប្រមូល ចូលគ្នាមកប្រៀបធៀបដូចជារាងកាយយើងទាំងមូលអញ្ចឹងរាងកាយយើងទាំងមូលវាមានឆ្អឹងវាមានអឺសរសៃវាមានជីបចមានសាច់មានឈាមមានស្អីស្អីហ្នឹងគឺថាសហការគ្នារស់ទាំងអស់គ្នាប៉ុន្តែបើរាងកាយនឹងឈឺវិធីដែលព្យាបាលដែល ដែលមានប្រសិទ្ធភាពបំផុតនោះទោះបីជាចាក់សេរ៉ូមក្តីថ្នាំដែលងាយនឹងជ្រាបចូលសពសារពាង្គកាយគឺថ្នាំដែលចាក់តាមសរសៃណាចាក់តាមសរសៃឈាម គឺថាឆាប់ចូលទៅគ្រប់សារពាង្គកាយហើយ នៅ ក្នុងខ្លួនរបស់យើងហ្នឹងវាមានអឺសរីរៈសរីរាង្គដែលវាមានសារៈសំខាន់ណាមានចំណុចសំខាន់ ដូចជាបេះដូង ដូចជាខួរក្បាលដូចជា អឺកលៀនដូចជា សួតដូចជាថ្លើមនេះគឺសិតតែជាកលែងសារៈសំខាន់ធំ ធំទាំងអស់ហ្នឹងអាត្មាតំណាងឲ្យអ្នកធំ ជាស្ដេចជាបរិជាជារដ្ឋមន្ត្រី ជាស្អីស្អីជាអ្នកនយោបាយទាំងអស់ហ្នឹងអាហ្នឹងដែលដែលដូចជាចំណុចសំខាន់នៃសរីរាង្គហ្នឹងហើយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ តាមក្រសួងក៏ដោយតាមស្ថាប័នឯកជនក៏ដោយឲ្យតអ្នកធ្វើការជារបៀបប្រព័ន្ធតាមបែបរដ្ឋបាលនឹងដូចជាសរសៃជីវចរដូចជាសរសៃឈាម ដែលចម្លងទៅកាន់ពីកន្លែងមួយទៅកន្លែងមួយដែលបញ្ជូនឈាមពីបេះដូងទៅនោះអ្នកទាំងអស់គ្នានឹងគឺមានសារៈសំខាន់ណាស់យើងមើលមើលក្នុងក្នុងខ្លួនយើងនេះកាលណាបើស្ទះសរសៃឈាមងាប់ដាច់សរសៃឈាមតាណាមួយស្លាប់ហើយ យ៉ាងណាមិញអឺមនុស្សដែលប្រៀបធៀបដូចជាចរន្តសរសៃឈាមគឺមន្ត្រីរាជការមិនមែនវិជារាជទេគឺមន្ត្រីរាជការអ្នកដែលមានតំណែងអ្នកដែលធ្វើការឲ្យជាតិហ្នឹងហើយរីឯញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់ធម៌ភាកច្រើននេះអាត្មាមិនប្រៀបទៅសរសៃឈាមទេប្រៀបទៅនឹងសាច់ដុំមួយដុំមួយដុំជាសាច់ដុំដើមដៃឬក៏សាច់ដុំតនេតណាអញ្ចឹងទៅវា វាវាមិនអាចបញ្ជូន នៅព័ត៌មានឬក៏ថាធម្មពលនឹងទៅ គ្រប់កន្លែងបានលឿនដូចជាតាមសរសៃឈាមទេ ការអប់រំសិលធម៌ទាំងអស់ហ្នឹងវាតាមប្រព័ន្ធអប់រំតាមក្រសួងអប់រំតាមស្អីស្អីនេះដែលយើងមើលទៅឃើញទាំងអស់គ្នានឹងដូចយើងឃើញអឺមិនប្រឹងពង្រឹង ពីដើមមកទេ ដល់ទៅពេលប្រឡងបានរឹតបតឹងត្មង ហើយមានក្មេងម្នាក់មកសួរអាត្មាថាល្អទេគេតឹងអញ្ចឹងគេមកសួរក្មេងនឹងវិញអូនឯងយល់ថាម៉េចកណាគិតថាល្អតឹងអញ្ចឹងបានរកអ្នកបកកែឃើញនឹងល្អវាល្អហើយប៉ុន្តែវាល្អដូចនិយាយពីពីអតីតញ៉ាំ យើងធ្វើសំណង់អញ្ចឹងធ្វើ4 10 20ជាន់ទៅលើដែរគ្រឹះអត់គិតផងចាំទៅដល់លើបានដាក់អាមុំនៅ លើចងដែក10 20ជាន់ក៏ដោយអាគ្រឹះអត់មុំបាក់មកទាំងអស់ហ្នឹងណាវារឹតតែមួយថ្ងៃពីរថ្ងៃវាស្រួលទេតែរឿងលំបាកគឺការ អប់រំរាល់ថ្ងៃគុណភាព ដែលយើងត្រូវពង្រឹងរាល់ថ្ងៃនោះចេញពីសាលាហ្នឹងដល់យើងចាំទៅបតឹងទៅពេលប្រឡង អត់អីមិនឥឡូវត្រូវប្រឡងហ្មងទៀតវាអត់មានសិស្សជាប់វាខាតទៅទាំងអស់ហ្នឹងសកលវិទ្យាល័យធំធំมันអាច ទទួលសិស្សរៀនបាន ខាតទាំងអស់វាអីអត់អត់យកចិត្តទុកដាក់អប់រំឲ្យបានល្អពីក្រោមមកផងដល់មកបតឹងមកផ្លេតបតឹងផ្លេតស្រួលតែប្រឡងពី3ថ្ងៃហ្នឹងនឹងតឹងបានតែច្បាប់នឹងស្រួលប៉ុន្តែអាថែនោះថែស្រោចឲ្យវាលូតលាស់ល្អនោះ អានឹងទៅជារឿងដែលត្រូវធ្វើយើងខាន់មករឹតបតឹងមកផ្លេតរឹតបតឹងមកផ្លេតដូចដូចដែងយើងកីឡាករយើងចឹងអត់បង្ហាត់គ្នាឲ្យល្អផងដល់មកឲ្យវាយវាយមកសិតកែងឆេះជង្គង់ហោះដាក់ទៅបើមិនចំក៏សន្លប់បើមិនឈាមហ្នឹងយ៉ាងហើយក៏ត្រូវហាត់រាប់ខែរាប់ឆ្នាំមកដែរមកវាទៅជាជាខ្លាំងទៅកើត អញ្ចឹងខ្មែរនិយាយទៅវាជាតបែកវែងឆ្ងាយប៉ុន្តែទស្សនវិជ្ជាវាអញ្ចឹងអញ្ចឹងបានជាផ្លែកតែស្រុកគេហ្នឹងធัวពុទ្ធសាសនាហ្នឹងវាជ្រាបទៅ សង្គមវាអត់សូវបានទេរាល់ថ្ងៃហ្នឹងនិយាយពីអ្នកចង់ស្ដាប់ធัวពុទ្ធប្រកបតែហ្មងហ្នឹងវាមិនសូវមានទេដោយសារប្រពៃណីទេមានការសម្ដែងធัวតាមបុណ្យហ្នឹងហើយសម្ដែងធัวភាកច្រើនគឺការបង្ក្រប់កិច្ចហ្នឹងឯង វាមិនមានថាអូមាន អ្នកចូលមកសិក្សាចូលមកស្វែងយល់អំពីធัวហ្នឹងហ្មងអត់ទេអត់អត់សូវវាអត់សូវមានអញ្ចឹងតាមក្រសួងអប់រំអីហ្នឹងប្រភ្លេចប្រផ្លាក់អស់ហើយមានដឹងស្អីទាំងគ្រូទាំងសិស្សហ្នឹងមានយល់ពីពុទ្ធសាសនាអីផងហើយទៅអប់រំឥឡូវលោកទៅអប់រំបានក្មេងៗគ្រូអត់ចេះគ្រូអត់ចេះគ្រូក៏មិនសូវខ្វល់ណា អញ្ចឹងវាពុំមកពីពុំនឹងអញ្ចឹងសិស្សវាអញ្ចឹងហ្នឹងបើទោសនៅណាហ្នឹងគឺជារោគសរសៃឈាមវាស្ទះសរសៃឈាមអញ្ចឹងយើងដឹងហើយថាតងប់សរសៃឈាមស្ទះសរសៃឈាមហើយមិនធម្មតាទេរោគយើងស្ទះតណាមួយមិនធម្មតាទេ តែបើឈឺត្រឹមសាច់ដុំនេះសាច់ដុំនោះទៅជាវាចោលក៏មិនអីទេដូចយាយយាយស្ដាប់ធួនអាត្មាថាដូចសាច់ដុំអញ្ចឹងជាមួយដុំចោលក៏មិនអីទេ ដូចសាច់កាប៉េះគូតអញ្ចឹងជីម្ដុំចេញយកមកបិទតាណាទៀតក៏វាមិនបញ្ហាដែរទៅតែសាយឈាមតែផ្ដាច់ងាប់ហើយហ្នឹងមិនហ្នឹងខ្មែរប្រៀបធៀបចង់ឲ្យមានសិលធម៌ទៅដល់យុវវ័យទៅដល់ប្រជាជនហ្នឹងវាត្រូវតែឲ្យមានសិលធម៌ពីមន្ត្រីរាជការហ្នឹងទៅនឹងតាមធម៌សំដែងមានអាត្មាថាទេនៅក្នុងមហាសបិនណាអ្នកធំពីលើមកមានគុណធម៌អឺមន្ត្រីរាជការក៏មានគុណធម៌ វាវាតគ្នាអញ្ចឹងវាត្រូវប្រជ្រាបតាមនឹងបេះដូងមាន បញ្ហាសរីរាង្គទាំងអស់ក៏មានបញ្ហាហ្នឹងកាត់មេ ជើងចោលមួយអត់ងាប់ទេឥឡូវបេះដូងឈប់ដើរមួយផ្លេតងាប់ដូចអ្វីដែលអាត្មាប្រៀបធៀបថាអ្នកដែលមានទួលនីតិសំខាន់ក្នុងប្រទេសជាតិហ្នឹងកាលណារាំងស្ទះអ្វីមួយហើយពិបាកមកនឹងចឹងញោមសួរប៉ុណ្ណេះទេអាត្មាវានិយាយដល់ប៉ុណ្ណោះ ហើយសួរថាអាត្មាមានវិធីយ៉ាងណាវិធីមានតែប៉ុណ្ណឹងមានតែដើរសំដែងមានតែបញ្យលនឹងឯងដូចព្យាបាលបាទលាបថ្នាំក្រៅក្រៅនឹងចូលក្នុងសរសៃឈាមវាមិនរួចធ្វើម៉េចបើវាអញ្ចឹងឥឡូវនឹងសង្ឃឹមថាមានប្រព័ន្ធអ៊ីនធឺណិត Facebook អីហ្នឹងវាជួយបានខ្លះខ្លះទៀតបានជា ប្រឹងធ្វើសិនសំណួរទី1សួរថាតើធ្វើបុណ្យដើម្បីលះបាបឬអ្វីអឺ ដើម្បីនៃការធ្វើបុណ្យនឹងវាស្រេចនៅលើគោលបំណងរបស់អ្នកធ្វើប៉ុន្តែតួបុណ្យនឹងគឺជាធម្មជាតិវាជំរះបាបនឹងឯងតែឈ្មោះថាបុណ្យនោះទោះបីជាយើងគិតថាធ្វើបុណ្យធ្វើកុសលបំពេញកុសល ដើម្បី រួចផុតទុក្ខឬក៏ដើម្បីអីហ្នឹងប៉ុន្តែតួនាទីកុសលហ្នឹងវាមានតួនាទីជំរះបាប កុសលនឹងដូចជាថ្នាំអញ្ចឹងដូចទោះបីជាថាយើងលេបថ្នាំដើម្បីអីថាដើម្បីឲ្យបាត់ឈឺឬក៏ដើម្បីឲ្យជាប៉ុន្តែដើម្បីអីក៏ដើម្បីទៅប៉ុន្តែថារួមនទីរបស់វារបស់ថ្នាំហ្នឹងគឺវាសម្រាប់មេរោគកាលណាសម្រាប់មេរោគបានហើយសុខភាពហ្នឹងវាប្រសើរឡើងទួលនទីរបស់ថ្នាំហ្នឹងអញ្ចឹងតែបើមិនមែន មានលក្ខណៈជំរះបាបទេអានឹងមិនមែនជាកុសលទេពាក្យថាកុសលៈហ្នឹងកិច្ចរបស់វា គឺអកុសលៈវុទ្ធังសនរៈសੰងគឺជាធម្មជាតិដែលចូលទៅកម្ចាត់បងនៅ អកុសលឬក៏ប្រើពាក្យថាបុណ្យនឹងជំនួសកុសលនឹងអតនោសន្តានឹងបណ្ណាតិសោថេតិតិបញ្ញាធម្មជាតិណា ដែលចូលទៅជំរះនៅ សន្តានចិត្តឲ្យប្រះចាកសេចក្តីអាក្រក់សពអន្លើនឹងហៅថាបុណ្យណាហើយដល់តែចិត្តនឹងវាស្អាតលែងមានអកុសលទៅលែងត្រូវការកុសលហើយលែងត្រូវការបុណ្យហើយដូចជា ក្នុងបតីរបស់ព្រះអរហន្តខៃណាស្របនឹងក្នុងកិច្ចការងារតាមកាយទ្វាវិជ័យទ្វាមโนទ្វារបស់លោកនឹង ជាជាកាយកម្មបច័យកម្មមโนកម្មហ្នឹងលែងហៅថាកម្មលែងហៅថាកុសលកម្មអីហើយគឺជាកិរិយាឃើញណាហើយជាលោកបំពេញសេចក្តីល្អក្នុងការជួយដោះទុកសត្វលោកអីសពគ្រប់ដោយការសម្ដែងពធដោយការជួយបង្ហាត់បង្រៀនអីសពគ្រប់ហ្នឹងហៅថាកិរិយា ណែមិនមែនជាកុសលទេអញ្ចឹងទួលនទីរបស់កុសល ពិតប្រកបហ្នឹងគឺកំចាត់បងអកុសលហ្នឹងណាហើយដើម្បីដើម្បីហ្នឹងអាហ្នឹងស្រេចតែយើងដាក់គោលការណ៍ទៅប៉ុន្តែប៉ុន្តែព្រះអង្គសំដែងពីកុសលវាមានពីរផ្នែកដែរវាមានវត្តដាក់គាមនីកុសលហើយនឹងវិវត្តដាក់គាមនីកុសល វត្តគិមនីកុសលជាកុសលដែរក៏ប៉ុន្តែវាវិលទៅក្នុងវត្តដាក់ណាគឺការដែលធ្វើកុសលជាប់ជាមួយនឹងអានិសង្ឃគឺជាកុសលដែលវិលទៅរកវត្តដាក់មិនមែនថាមិនមិនជាកុសលទេវានៅតែជាកុសលទេប៉ុន្តែកុសលរូបរិទ្ធដោយអកុសលរបៀបដូចថាអឺទៅមុខដែរប៉ុន្តែវានៅជាប់ក្នុងនឹមណា ដូចជាសេះរត់ដែរប៉ុន្តែរត់ទៅវាជាប់នៅក្នុងនឹមភ្នែកក៏បាំងខ្លួនក៏ជាប់នៅព្រះអង្គគ្រិនបារាំងអត់បានបិទមយុទ្ធដែរជួយបិទមយុទ្ធផងអឺវាទៅមុខដូចគ្នាក៏ប៉ុន្តែទៅដល់ណាក៏នៅតែក្នុងនឹមអញ្ចឹងហ្នឹងហើយដូចអឺ ដែលព្រះអង្គប្រៀបធៀបថាចក្កੰវៈវហតោបទាំងណាកុសលាកុសលកម្មដែលវិលនៅក្នុងវត្តដាក់ហ្នឹងដូចជាកងចាក់វិលទៅតាមស្នាមជើងគោអញ្ចឹងគោវិលគោដើរទៅដល់ណាកង់ទៅដល់នឹងដែរវាអត់អាចឃ្លាតពីគ្នាបានទេมันអាចរួច ពីនឹមបានទេដល់ដាប់ណាมันដោះខ្សែទៀមចេញហ្នឹងអាសវៈ ទាំងឡាយកន្ធៈទាំងឡាយសង្យោចនៈទាំងឡាយនឹងដូចជាគ្រឿងចងខ្សែគោនឹងឲ្យវាជាប់នៅក្នុងនឹមអញ្ចឹងបើថាមិនតន់របូតរលូតចេញពីនឹងទេដំណើរនឹងវានៅតែក្នុងនឹមអញ្ចឹងវិលទៅដល់ណាវានៅតែកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់អញ្ចឹងហ្នឹងហើយប៉ុន្តែកុសលមួយបែបទៀតនោះគឺជាកុសលប្រព្រឹត្តទៅ ដើម្បីរលាស់រលាស់នឹងអត់ជាប់ជាមួយអានិសង្សទេ អត់ជាប់ជាមួយអានិសង្សទេ គឺអឺធ្វើដោយកើតចិត្តនឿយណាយឬក៏ឃើញទោសនៃអកុសលធម៌ហើយក៏លះឃើញអកុសលធម៌នឹងដូចជារោគដូចជាបុសដូចជាសហើយព្យាយាមព្យាបាលវាដោយមិនអាល័យនឹងចឹង នៅក្នុងបទសូត្រមួយដែលព្រះអង្គសម្ដែងថាតថាគតមិនសរសើរកុសលដដែលដដែលទេដែលមិនដេចដែលហៅថាកុសលដដែលដដែល គឺកុសលដែលប្រាថ្នានៅរបស់ក្នុងភពហ្នឹងជារង្វាន់នៅក្នុងភពកុសលមិនដដែល នោះគឺជាកុសលប្រព្រឹត្តទៅដើម្បីលះអត់មានប្រាថ្នាការតបស្នងពី ការធ្វើកុសលនឹងទេនឹងចឹងហើយ ការបំពេញកុសលដើម្បីបានត្រឹមតែឋានសួគ៌ឬក៏ដើម្បីឲ្យបានកើតជាមនុស្សនេះគឺថាមិនបាច់ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងក៏វាមានធម្មតាអញ្ចឹងធម្មតារបស់លោកនេះទោះតែឋានសួគ៌នឹងវាមានពីកាលមកថាមានតាំងពីមុនពុទ្ធត្រាស់ម៉េះមិនចាំបាច់ពុទ្ធក៏វាមានជាធម្មតា អឺសូមប្រកេនតនឹងព្រះអង្គគ្រិនបារាំងបិទមួយយុទ្ធហ្មងទៀតនឹងគេលើមកអឺវាលែងតែឋាន5ទេគឺអវិហា អតបាសទះសាសទះសីនិងអកនិតកាសធាវៈព្រំ5នេះតារាបណាមិនមានព្រះសម្មាសម្ពុត្រាទេមិនមិនមិនមានដែរណាគឺអត់មានទេ ដល់តែមានព្រះសម្មាសម្ពុទ្ធត្រាស់សត្វលោកបានស្ដាប់ធម៌សម្រាប់មគ្គផលទៅដល់អនាគាទៅបានបដិសន្ធិនៅក្នុងសទ្ធាវៈ5និងក្នុងបណ្ដាភពទាំង31ហ្នឹងដកសទ្ធាវៈ5ចេញមកនៅសល់20ប្រហែល26ទៀតហ្នឹងទោះបីប្រពុតត្រាស់ក៏ដោយមិនត្រាស់ក៏ដោយវាមានប្រចាំលោកនេះឋានសួគ៌ឋាននរកអីហ្នឹងគឺថាវាមានធម្មតា គ្រាន់តែធ្វើល្អធ្វើទៀនធ្វើអីធម្មតាចម្រើនចិត្តហ្នឹងក៏វាអាចទៅកាន់ព្រហ្មលោកបានទេវតាអីហ្នឹងមានជាធម្មតាអញ្ចឹងវាវត្តដាក់ហ្នឹងវាអញ្ចឹងហើយភាពអស្ចារ្យរបស់ពពុទ្ធហ្នឹងគឺរកផ្លូវផ្លូវឃើញចេញពីវត្តដាក់ហ្នឹងអាហ្នឹងទៅ ជាភាពអស្ចារ្យឃើញនៅសច្ចធម៌ ឃើញតែក្នុងភពទាំងអស់ហ្នឹងវាអត់មានកន្លែងណាគួរជាប់ចម្ពាក់ទេជាប់តណាវានៅតែហ្នឹងហើយវិលចុះឡើងចុះឡើងនៅហ្នឹងវានៅតែតណ្ហាដដែលនោះនៅក្នុងកាមភពនេះវាជាប់ដោយកាមតណ្ហាទោះបីតែនៅក្នុងរូបភពវានៅក្នុងភវៈតណ្ហាឬក៏រូបភពអីហ្នឹងឬក៏វិភវៈតណ្ហាដោយការក្រំតែកើតចិត្តនឿយណាយប្រាថ្នាឈប់ឲ្យកើតអីចឹងទៅ តែមិនមែនជាបដិបត្តិចេញពិតប្រកប ចឹងភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធនោះ ដែលមិនអាចប្រៀបធៀបនឹងទេវតាមេព្រំទេវតាមេព្រំមិនអាចប្រៀបធៀបនឹងព្រះអង្គគុណតម្លៃព្រះអង្គបាននោះគឺត្រង់ដែលព្រះអង្គរកឃើញនៅមជ្ឈិមបដិបទាមួយ ដើម្បីចិញ្ចាអំពីគ្រឿងអាល័យសពគ្រប់ នៅក្នុងវត្តដាក់នេះអានឹងដែលភាពអស្ចារ្យរបស់ពុទ្ធនឹងគឺថាសំខាន់ត្រង់អរិយសច្ចធម៌នឹងតែម្ដង។ ហើយបើកាលណាគ្រាន់តែធ្វើល្អធម្មតាដើម្បីបានសម្បត្តិមនុស្សសម្បត្តិសួរទេមិនបាច់ពុទ្ធក៏គេធ្វើកើតដែរអាហ្នឹងក្នុងសាសនាដទៃក៏គេធ្វើកើតដែរវាមិនជាអីអស្ចារ្យទេប៉ុន្តែมันជាការបង្ខិតបង្ខំទៅត្រូវទៅធ្វើកុសលអីទេវាមានជាធម្មតាអញ្ចឹងព្រះអង្គក៏សម្ដែងអញ្ចឹងដែរយើងចង់នៅក្នុងភពធ្វើអញ្ចឹងទៅចង់ចេញពីភពអាហ្នឹងវាទល់តែមានការយល់ដឹងថាភពហ្នឹងវាមិនមែនជាកន្លែងដែលសុខស្ងប់ពិតប្រាកដទេ ដល់តែដឹងដឹងមិនកើតការនឿយណាយព្រះអង្គប្រៀបដូចជាសត្វបជាវឬក៏សត្វជ្រឹងពេលយប់ហ្នឹងវានៅក្នុងដើមទុំនឹងដើមឈើមួយមានមេឃ5មេឃ5ហ្នឹងប៉ុន្តែល្ងិតណាឲ្យវាមានចិត្តចេញពីនឹងហ្មងវាអត់ចង់ចេញទេប៉ុន្តែបើពេលណាដែលវាចង់ដឹងថាតើតាម នៅមេឃទាំង5ហ្នឹងមានផ្លែអត់សម្រាប់បរិភោគអត់អញ្ចឹងវាស៊ូស៊ូស៊ូទៅគ្រប់មេឃទាំងអស់អញ្ចឹងទៅដឹងថាអូអត់ផ្លែ ដល់តែដឹងថាអត់ផ្លែអត់ក្លឹមអីអត់មានសារៈសំខាន់អីអញ្ចឹងទោះបីយើងមិនដេញក៏វាត្រូវតែហើចេញយ៉ាងណាមិញបុគ្គលដែលកើតការនឿយណាយនៅក្នុងខណ្ឌបញ្ញកៈនេះរស់ច្រកចេញអំពីសង្សារវដ្តនេះវាទល់តែមានការយល់ដឹងអំពី ខណ្ឌបញ្ញកៈហ្នឹងតើវាមានសារៈសំខាន់នៅត្រង់ណាខ្លះរូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះបើកាលណាមិនតន់ឃើញថាវាអសារៈទេទៅបខំឲ្យចេញក៏វាមិនចេញដែរហ្នឹងអញ្ចឹងបខំអត់បាន ក្រៅពីការយល់ដឹងនឹង បខំអត់បានហើយបញ្ហាមួយទៀតខ្ញុំសួរថាបារាភវៈសោតសោតបានតែខែភ្ជុំឬក៏ខែមិនភ្ជុំគេសោតបានដែរតាមពិតអានឹងគេមិនមែនសម្រាប់សោតទេណា សម្រាប់រៀនសម្រាប់យកមកបដិបត្តិក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែគ្រាន់តែមកពីញាតញោមនឹងមិនសូវបានចាប់អារម្មណ៍មិនលោកចេះតែសូត្រដូចសូត្រខែណាមិនសូត្រសូត្រខែភ្ជុំមកពីខែភ្ជុំមានមនុស្សទៅវត្តមនុស្សក្រក្រៅពីខែភ្ជុំអត់សូវអត់សូវទៅផងសូត្រមានណាស្ដាប់នឹងអញ្ចឹងប៉ុណ្្នឹងឯងនិយាយឲ្យមែនទេនឹងថាគេមិនមែនសម្រាប់សូត្រទេ គឺសម្រាប់រៀនសម្រាប់យកមកបដិបត្តិក្នុងជីវិតហ្នឹងមានខអីខ្លះហើយវាមិនមែនសម្រាប់លោកអីសម្រាប់ណែនាំមនុស្សទេវតា ទូទៅទាំងអស់ហ្នឹងឧទាហរណ៍ដូចពាក្យថាអឺប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួនហើយ ទៅជាប់ជួននឹងស្រីពេស្យាទ្រុសនឹងប្រពន្ធកូនជួននានាហេតុនោះទៅជានាំឲ្យវិនាសអញ្ចឹងមិនសូត្រឲ្យលោកស្ដាប់មិនហេតុលោកមានប្រពន្ធអីណា សូត្រឲ្យកុហកស្ដាប់នោះប៉ុន្តែយើងជាគិតតែធួសម្រាប់លោកទូចឹងទៅអស្អីទៀតបរោះអ្នកមានទ្រព្យធនធាន ច្រើនមាសប្រាក់ចម្រើននឹងគ្រឿងអាហារលោភលក់របស់ដែលឆ្ងាញ់វិសាស៊ីម្នាក់ឯងជាប្រធានវិន័យឲ្យយើងចេះចែករំលែកអឺ អីទៀតអ្នកដេកច្រើនមួយនិយាយច្រើនមួយនឹងអ្នកឥតព្រួយមិនគិតប្រឹងប្រែងអ្នកខ្ជិលជាអូសមិនមានខ្នះខ្នែងខឹងច្រើនសម្ដែងឲ្យគេឃើញបានហេតុធัวទាំងនោះមិនជាកល្យាណនាំឲ្យខកខានខាតខូចប្រយោជន៍មាន ជាប្រធានតិចច្រើន ដោយហោចនាំបងប្រយោជន៍ឲ្យឲ្យវិនាចឹងចឹងឯងអឺហើយអ្នកខ្លះទៀតមិនចិញ្ចឹមមេដាបេដាដែលចាស់ចរាហេតុនោះទៅជានាំឲ្យវិនាស ធម៌ហ្នឹងសូត្រឲ្យញាតិយោមស្ដាប់តាមពើមិនមែនសម្រាប់សូត្រទេបើសំដែងមិនត្រូវបើគ្រាន់ថាធ្វើម៉េចឲ្យវាឮមានតែសូត្រនឹងឯងប្រើសំឡេងវាបរោះបន្តិចទៅអឺស្អីទៀតអ្នកជនអ្នកប្រព្រឹត្តលបែង3ប្រការលបែងស្រីលបែងស្រាលបែងភ្នល់ទាំងឡាយធ្វើទ្របខ្លួនមានឲ្យអន្តរាយការលបែងទាំងឡាយនាំឲ្យវិនាស តែនិយាយពីលបែងរាល់ថ្ងៃហ្នឹងវាពេញប្រទេសហ្នឹងពីដើមចាស់ចាស់ថាក៏មានឆ្នោតដែរបើឆ្នោតជាតិចឹងទៅ ចាក់ទៅវាចំណេញជាតិណាឥឡូវមានឆ្នោតអីមានឆ្នោតយួនឆ្នោតចិនឆ្នោតឯកជនណាចាក់ទៅអាត្មាឃើញរូបថតមួយអាកន្លែងមេកតុយលេខគេប្រមូលលុយយកទៅរອບនិយាយពីអាណិតអូអាណិតអាណិតអ្នករອບលុយចឹងមកថាចម្រើនពូញាតញោមខ្មែរយើង ផងកុំចាក់ខ្លាំងពេកអាណិត តកែយួនពិបាករាប់លុយមួយថ្ងៃមួយថ្ងៃរាប់ឡើងវិលមុខអស់រាប់លុយអ្នកចាក់កតុយលេខអាណិតគ្នាមានបាន ចំណេញអីមកជាតិយើងអីបន្តិចអត់ឯសម័យឥឡូវសម័យទំនើបអាលេខគេឲ្យចេញតាមប្រព័ន្ធអ៊ីនធឺណិតតាមប្រព័ន្ធកុំព្យូទ័រស្រួលទាំងអីគេឲ្យចេញអាណាចេញអាហ្នឹងណាហើយយើងអើយព្រះប្រាប់យូរហើយមិនស្ដាប់ចង់មានដោយមិនបាច់ប្រឹងសិតតែកំណត់គេងប្រវាញ់ទាំងអស់ឲ្យតែល្ លបែងចាក់កតុយលេខក៏ដោយលេងបៀក៏ដោយលេងអប៉ោងក៏ដោយវាគ្រាន់ក្រន់ជាង លួចតែបន្តិចទេប៉ុន្តែគំនិតកេងប្រវាញ់គ្នាទៅវិញទៅមកតែយើងគិតមើលគំនិតមានល្អអីគ្រាន់តែថាឈ្នះបានយកប៉ិនសួរថាគំនិតនឹងវាមានអភិជានឹងចង់ទៅយកលុយពីគេនឹងដោយមិនបាច់ប្រឹងទេណាឥឡូវទេហៅលេងបៀជាមួយគ្នានឹងចង់ឈ្នះចង់ចាញ់គ្នានឹងសួរថាគំនិតល្អទេអត់មានល្អទេគេចំណេញពីគ្នាទៅវិញទៅមកហើយអង្គុយលេងឃើញខាតការងារទេ ឯលុយនឹងបានប៉ុណ្ណាប៉ុណ្ណឹងឧទាហរណ៍ថាឥឡូវមានម្នាក់50000 50000ម្នាក់ទៅអង្គុយលេង4នាក់ហ្នឹងវាទាំងអស់20000សួរថាមាន បានចំណូលបន្ថែមទេពីលើ20000ហ្នឹងប្រើពេលវេលាអង្គុយលេងហ្នឹងណាមាន មាន បានរលុយឯណាមកបន្ថែមពីលើហ្នឹងទៀតអង្គុយលេងទៅតុងបៀផងអីផងទៅ ស៊ីចុកផងផឹកកាហ្វេផងទិញបរិជក់ផងយមើមើលវាទៅណាលុយហ្នឹងទោះបីឈ្នះទៅលើតែម្នាក់យ៉ាងច្រើននៅសល់100000ចាអា10ទៀតវាទៅណាទៅលើស៊ីចុកទៅលើពេលវេលាហ្នឹងទៅលើតង់ប៊ីអស់ហលីងហ្នឹងវាមានចំណេញអីឃើញវាវិនិច្ឆ័យអត់ហ្នឹងចឹងចឹងធម៌នេះគឺតាមពិតវាមិនមែនសម្រាប់សូត្រទេសម្រាប់រៀនក្នុងជីវិតរាល់ថ្ងៃនឹងតែហ្មង ប៉ុនធัวថ្ងៃវា នៅតែនឹងកពីនៅតែនឹងវត្តហ្នឹងវាអត់នៅជាមួយ ប្រជាជនយើងទៅប្រជាជនយើងវាអញ្ចឹងហើយម្យ៉ាងទៀតអ្នកស្ដាប់ធัวវាតើចាស់ឈប់លេងប៊ីហើយបានទៅស្ដាប់អឺតើធัวជួយអាម៉េចឥឡូវហ្នឹងហ្នឹងអាថាយ៉ាប់ខ្មែរថាយ៉ាប់អើបារាំងថាត្រែខ្មែរថាយ៉ាប់ហ៎ ហាប៉ណ្ណឹងចុះស្ដីច្រើនពេកក៏គ្មានអ្នកលេងនឹងមកស្ដាប់ណាទេឮតែយាយយាយហ្នឹង